ប្រិមិត្តជាទីមេត្រីគុណខ្មែរយើងល្បីទៀតហើយអត់អស់ចិនក្រោយព្រំសំណាងផ្ដួលថូម៉ាស់ត្រឹមទឹកទី1ធ្វើឲ្យចែដាណា និងអុកញ៉ាស្រីចន្ទថនឧបត្ថម្ភលុយថែមសរុបរហូតដល់ទៅចាថាតើប៉ុន្មាននោះឥឡូវយើងតាមដានព័ត៌មានលំអិតទាំងអស់គ្នា។ កីឡាករគុនខ្មែរព្រំសំណាងបានធ្វើដំណើរទៅប្រទេសថៃនាថ្ងៃទី3កុម្ភៈនេះដើម្បីប្រកួតជាមួយកីឡាករអង់គ្លេស Thomas ក្នុងទម្ងន់75គីឡូក្រាមនៅ សង្វៀនល្បី Thai Fight នាថ្ងៃអាទិត្យទី5ខែកុម្ភៈព្រំសំណាងមានវ័យ30ឆ្នាំទម្ងន់75គីឡូក្រាមកម្ពស់1.83ម៉ែត្រធ្លាប់មានប្រវត្តិប្រកួតដល់ទៅ117ដងឈ្នះរហូតដល់112ដង ចាញ់2ដង និងស្មើ3ដង។ កីឡាករអង់គ្លេសរូបនេះធ្លាប់មានបទពិសោធន៍ច្រើនក្នុងការប្រកួតចន្លោះពីឆ្នាំ2015ដល់2021ប៉ុន្តែនៅក្នុងអន្តកាល COVID-19 ចាប់ពីឆ្នាំ2021ដល់2023នេះរូបគេហាក់មិនសូវឃើញបានឡើងសង្វៀនញឹកញាប់ទេដូច្នេះអាចជាឱកាសរបស់ព្រំសំណាងក្នុងការស្វែងរកជ័យជំនះនិងបង្កើតកំណត់ត្រាជ័យជំនះសម្រាប់វត្តមានលើកដំបូងនៅកម្មវិធី Thai Fight នៅទីបំផុតព្រំសំណាងដែលខិតខំប្រឹងប្រែងបង្ហាញក្បាច់គុណខ្មែរដ៏អស្ចារ្យបានទទួលជ័យជំនះនាំកិត្តិយសជូនជាតិព្រំសំណាងអតីតជាជាងកាត់សក់ទទួលជ័យជំនះលើសង្វៀនថៃហ្វៃដោយផ្ដួលភៀកគីជនបរទេសនោះ សន្លប់ក្នុងទឹកទី1ក្រោយបានដំណឹងនេះភ្លាមចែដណាសូមអបអរសាទរព្រំសំណាងផ្ដួលកីឡាករអង់គ្លេសនៅទឹកទី1ថៃហ្វៃ នាងខ្ញុំសូមជូន1000ដុល្លារបន្ថែមទៀតលើកទឹកចិត្តសរុប2000ដុល្លារពិតជាអស្ចារ្យមែនដើម្បីគុណខ្មែរមិនទាន់អស់នោះទេនៅមានអង្គញាស្រីចន្ទថនឧបត្ថម្ភថវិកាសរុប10លានរៀលសម្រាប់លើកទឹកចិត្តដល់ព្រំសំណាងដែលបានយកជ័យជំនះជូនជាតិមាតុភូមិអបអរសាទរកីឡាករគុណខ្មែរព្រំសំណាងដែលបានផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី1នៅថៃហ្វៃសាងកេរ្តិ៍ឈ្មោះនិងលើកស្ទួយកិត្តិយសខ្មែរអ្វីដែលសម្រេចបាន ត្រូវតែលើកដំកើងហើយអ្វីដែលមិនទាន់សម្រេចយើងនឹងបន្តប្រឹងប្រែងគ្រប់គ្រងសរុបទាំងលោកស្រីត្រីដាណានិងអង្គញាស្រីចន្ទថនគឺព្រមសំណាងទទួលបានថវិកាលើកទឹកចិត្តរហូតដល់ទៅ4500ដុល្លារឯណោះដែលជាចំនួនមួយដ៏ច្រើនមិនទាន់អស់នោះទេក៏នៅមានសម្បរសជនបុគ្គលល្បីល្បីជាច្រើនប្រកាសឧបត្ថម្ភដល់កីឡាករព្រមសំណាងក្នុងការឈ្នះនេះផងដែរ។